អូខេបាទឥឡូវសួស្តីបងប្អូនទាំងអស់គ្នា បាទខ្ញុំធ្វើការអាប់ដេតទៅលើការបង្ហាញអំពីការបំបែកខ្មុំណាបាទអឺបាទនៅខាងនេះគឺខ្មុំដែលខ្ញុំទំដាក់បំបែកបាទម្សិលមិញបាទ2ថ្ងៃមុន បាទអញ្ចឹងខ្ញុំដាក់បំបែកគឺបងប្អូនឃើញណាបាទពីបកង បាទមានចំណីហើយមានបកងអមវា ដើម្បីធ្វើឲ្យវាមានភាពកក់ក្ដៅបាទណានេះបាទ ហ្នឹងបាទហើយកណេះគឺដូចគ្នា បាទប្របែកនេះបាទនេះបាទអញ្ចឹងពេលដែលយើងចាប់ផ្ដើមប្របែកគឺយើងយកពីបកងពីបកង ហើយជាពិសេសគឺសំដៅទៅលើកូនឃុំណាដែលវាចិត្តញាស់បាទអញ្ចឹងអឺយកអាចិត្តញាស់មកហើយដាក់បែបហ្នឹងបាទទូខ្លះមាន queen cell ហើយទូខ្លះមិនទាន់មានទេណាស្អែក ឬក៏កាពេលដែលយើងបំបែកភ្លាមយើងយក Queen Cell មកដាក់ភ្លាមក៏បានដែរដូចថាបងប្អូនឆ្កឹះស្ដាច់បងប្អូនអាចនឹងអឺដល់ថ្ងៃញោហើយពេលដែលបងប្អូនបំបែកគឺបងប្អូនដាក់ភ្លាមមិនបាច់ចាំទុកមួយថ្ងៃពីរទេបាទណាបាទអញ្ចឹងយើងយកនេះមកបាទយើងយកស្ដាច់មកដាក់តែម្ដងណាហើយបើសិនជាដូចខ្ញុំនេះខ្ញុំកំពុងតែរកស្ដាច់នៅឡើយហើយខ្ញុំបំបែកបានមួយថ្ងៃហើយបាទមួយថ្ងៃហើយឥឡូវខ្ញុំចាប់ផ្ដើមដាក់បកង បាទរៀបចំ គឺខ្ញុំក្រុងខ្ញុំទៅបើកពេលព្រឹកមិញទេបាទបើកមិញមិញហ្នឹងទេណាបាទបើសិនជាបាន3ថ្ងៃឬ4ថ្ងៃខ្ញុំនឹងចាប់ផ្ដើមដាក់ថែមទៀតណាដាក់បកងថែមទៀតពេលណាដែលមានយកស្ដាច់មកដាក់មានខ្វីនមានអីគឺថែមមកបកងទៀតដើម្បី ជួយវាណាបាទយើងអត់ដាក់វាចោលអញ្ចឹងទេអញ្ចឹងពេលណាដែលវាចិត្តបន្តពូជឬក៏វាបន្តពូជចាប់ផ្ដើមពងគឺយើងថែមមកបកងទៀតអញ្ចឹងពេលដែលថែមបកងទៀតវាឡើង4បកងបាទហើយវាចាប់ផ្ដើមសង់បកងនេះថែមបន្តមកទៀតមកវាបាន5បកងហើយណា បាទយើងមើលតា5បកនោះនៅពេលណាដែលវារៀងខ្សោយបាទយើងថែមមកបកឬ2បកទៀតបាទយើងថែមរហូតបាទដើម្បីធ្វើម៉េចជួយវាខ្លាំងឥឡូវបងប្អូនមើលទូដែលខ្ញុំបានប្របែកពីកន្លះខែមុនណាបាទទូនេះបាទបងប្អូនឃើញទេហើយនេះខ្ញុំប្របែកត្រឹមតែកន្លះខែមុនហើយណាបាន2 4 6 8ហើយណាបាន8បកងអញ្ចឹងឃុំយើងមើលទៅឃើញបាទវាសុខភាពល្អ បាទជាពិសេសកាមេឡើងពណ៌លឿងលឿងទេបងប្អូនបាទយើងមើលពីខាងក្រៅទៅយើងមើលទៅសាច់ឈាមវាភ្លឺឡើងកមួននឹងលឿងលឿងបាទភាគច្រើនគឺយើងសម្គាល់ឃើញថាខ្មុំហ្នឹងគឺវាមានសុខភាពល្អណាបាទអញ្ចឹងការបំបែកគឺបំបែកបែបហ្នឹងឯងណាដើម្បីធ្វើម៉េចឲ្យខ្មុំរបស់យើងហ្នឹងគឺវាមានកម្លាំងគ្រប់គ្រាន់ហើយក៏យើងអាចដកពេលដែលយើងបំបែកទៅយើងអាចដកមកប្រកងពីប្រកង ទៅបំបែកទៀតឬក៏ទៅជួយគេផ្សេងទៀតបានបាទណា បាទអញ្ចឹងប្របាយបែបហ្នឹងបានជោគជ័យណាអូខេបាទអញ្ចឹងខ្ញុំអាប់ដេតទៅលើមេរៀនបងប្អូនដើម្បីបង្ហាញបងប្អូនណាអំពីការបំបែកឃុំចឹងដើម្បីបំបែកឲ្យបានជោគជ័យគឺខ្ញុំសង្ខេបមកវិញទី1គឺយើងត្រូវតែបំបែកធ្វើម៉េចឲ្យបានពីរប្រកងណាបាទយើងដាក់ពីប្រកងចឹងមក3ឬក៏4ថ្ងៃមកយើងថែមទៀតបាទតិចទៀតខ្ញុំទៅដល់មើលអាណាខ្សោយខ្សោយយើងអត់សូវមានកម្មករខ្ញុំថែមបាទខ្ញុំយកឃុំមកថែមទៀតណាបាទដើម្បីជួយគ្នាបាទ បាទអឺនេះគឺស្ដាច់ណាបងប្អូនបាទដោយសារតែស្ដាក់ទូនោះវាអត់ស្ដាច់ទេណាបាទឥឡូវខ្ញុំឡើងស្ដាច់បងប្អូនមើលហើយក្នុងការលែងវាស្គាល់ស្ដាច់ណាបាទវារោមវារោមមែនរោមបញ្ចុកចំណៃបាទមែនរោមចង់សម្លាប់ទេណាបាទអញ្ចឹងឧទាហរណ៍បងប្អូនបានឃើញណាវារោមបែបហ្នឹងឥឡូវខ្ញុំដាក់ឲ្យបងប្អូនឲ្យវាឡើងរោមឡើងវិញឲ្យបងប្អូនបានឃើញណា បាទអញ្ចឹងលក្ខណៈនៃការរួមគឺវារួមធម្មតាអញ្ចឹងឡើងរួមធម្មតាអញ្ចឹងមានន័យថាវាស្គាល់ហើយណាបាទបាទអញ្ចឹងរួមធម្មតាហើយបើសិនជារួមទៅបងប្អូនយកដៃទៅគៀសចេះបាទវាអត់ចេញទេ វាដូចជាខ្នាប់ បាទវាអត់ចង់ចេញពីកន្លែងហ្នឹងណាបាទអញ្ចឹងមានន័យថាវាមិនស្គាល់ទេអូខេហើយស្ដាច់តាមានមិនស្គាល់តាយើងលែង ទៅភ្លាមគឺវារោមមើល រោមតិចសម្រាប់តែម្ដងណាគណៈនៃការស្គាល់នេះបងប្អូនណាប៉ុណ្ណឹងរោមអញ្ចឹងបាទវារោមអញ្ចឹងណាឥឡូវខ្ញុំបលែងហើយបាទទៅអីមេហ្នឹងបាទជាមេចាស់ទេបាទដោយសារតែទូនេះវាវាមានបញ្ហារឿងអត់ស្ដាច់ហ្នឹងយូរដែរបាទ អាចចូលមកទឹកដែរបាទដោយសារតែការបន្តពូជអត់ជោគជ័យបាទលើកទី1វាស្វមបាទទូហ្នឹងណាបាទជាធម្មតាវាស្វមដំបូងហើយបន្តមកលើកទី2វាមេថ្មីហ្នឹងវាបន្តពូជអត់ជោគជ័យណាបាទឥឡូវនេះគឺខ្ញុំដាក់ស្ដាច់ថ្មីទៅហើយស្ដាច់ហ្នឹងមិនមែនថ្មីមិនមែនថ្មីពីអឺទូសម្រាប់ទូហ្នឹងតែវាមេចាស់សម្រាប់ទូមកទូផ្សេងដែលយកមកដាក់ហ្នឹងណា បាទឥឡូវខ្ញុំដាក់ទៅហើយ បាទបងប្អូនបានឃើញណានេះនេះខ្ញុំឡើងមកលើប្រកងបាទហ្នឹងគេឥឡូវគាត់ចូលទៅបាទសាវរាជនៅទឹកដីថ្មីហើយក្នុងការលេងស្ដាច់គឺមុននឹងនេះយើងបាញ់ផ្សែង បាទមុននឹងមុននឹងបើកលែងណាមុននឹងដាក់យើងក៏យើងបាញ់ផ្សែងហើយក្រោយនៃការដាក់ក៏យើងបាញ់ផ្សែងដែរបាទមុនដាក់ក៏បាញ់ក្រោយនៃការដាក់លែងពេលណាដែលយើងលែងគឺយើងបាញ់ផ្សែងវាបាទដើម្បីបន្លប់ក្លិនអញ្ចឹងទៅបាទនៅពេលណាដែលវាធូរស្បើយមកវិញវាលែងពុលមកវិញគឺវាចាប់ដើមស្គាល់ស្ដាច់តែម្ដងណាបាទអូខេបាទឥឡូវខ្ញុំបង្ហាញទូនេះបាទដែលបាទវាមានច្រើនប្រកង2 4 6 8 10បាទ10ប្រកងណា ប៉ុន្តែថាតើយើងសម្រាប់ចិត្តដូរមេបាទដូរស្ដាច់ហ្នឹងនៅពេលណាបាទថាតើយើងមើលឃើញលក្ខណៈសភាពនៃឃុំរបស់យើងយ៉ាងណាដែលយើងគួរតែដូរស្ដាច់ហ្នឹងណាបាទបាទអញ្ចឹងមេនេះវាអាយុប្រហែលជា6 7ខែហើយបាទតាំងពីខែអឺដូចជាខែ5ណាបាទ5 6ខែបាទអញ្ចឹងអឺបាទបងប្អូនពេលដែលយើងចាប់ផ្ដើមលើកបកងមក គឺយើងមើលទៅលើហ្នឹងឃើញទេបាទចាប់ដើមមានឈ្មោះច្រើននៅលើបកកហ្នឹងគឺមានឈ្មោះច្រើនតែម្ដងបាទណាហើយអឺបាទហ្នឹងគឺលក្ខណៈទី1មានន័យថាមេហ្នឹងគឺវាចង់ស្វមហើយឲ្យតែយើងឃើញវត្តមានរបស់ឈ្មោះច្រើនអាហ្នឹងគឺយើងត្រូវតែគិតគូរវាហើយណាបាទអាហ្នឹងបាទទី1បាទទី2យើងឃើញបរិវេណខាងលើនេះ បាទខាងលើនេះគឺមានពងឈ្មោលណាបាទកណ្ដាលវាមានពងឈ្មោលពងអីចេះពីច្រើនតាមេខ្លាំងមេក្មេងវាកម្រនឹងពងនៅខាងលើនឹងណាបាទវាមិនពងនៅលើនឹងទេបាទវាភាគច្រើនគឺវាពងនៅតាមជាជាណាតែបើថាវាមានពងលើអញ្ចឹងហើយបាទមានពងខាងលើអញ្ចឹងហើយគឺយើងដឹងហើយថាមេហ្នឹងគឺវាស្អីហើយបាទហ្នឹងទី2ណាករណីទី2ករណីទី1បងប្អូនឆែកទូវឹប បងប្អូនឃើញវត្តមានរបស់ខ្ញុំឈ្មោះច្រើនបាទនេះបាទយើងមើលចឹងមេដែលវាខ្សោយបើវាល្អវាពងឈ្មោលទៅប៉ោះចឹងហើយបន្ទាប់មកវាមាន ពងលាយឈ្មោលណាបាទកូនញីផងកូនឈ្មោលផងនៅចំកណ្ដាលកណ្ដាលចឹង បាទអាហ្នឹងគឺសភាពភាពហ្នឹងគឺអត់ល្អហើយបាទអត់ល្អហើយបាទចឹងតែពងអត់តាមសម្ដាប់ធ្នាប់ទេអាហ្នឹងគឺមានថាវាខុសប្រកក្តីហើយវាចាប់ដើមជួរាគាពីដែរវាលែងវាវង្វេងហើយបាទអញ្ចឹងបើយើងឃើញសភាពបែបហ្នឹងគឺយើងត្រូវតែចាត់ការវាបានលឿនផុតតែបើមិនទេវាហើទៅចុងស្ដៅចុងអីចុងស្វាយចុងអីហ្នឹងទៅយើងបាក់ចាប់ បាទបើឃើញវាអញ្ចឹងយើងបំបែកវាហើយក៏ល្អដែរអញ្ចឹងមេតែចាប់ពី1 5 6ខែឡើងទៅយើងមើលវាទៅបើវាឡើងបែបហ្នឹងបាទវាឡើងបែបហ្នឹងគឺយើងអត់ទុកវាទេបាទយើងដូរវាហើយណាបាទយើងដូរវាហើយយើងទុកទៅក៏វាអត់ចម្រើនដែរយើងដាក់ប្រកងទៅវាពងខូចប្រកងអស់ប្រកងនៃវាពងភាកច្រើនមានឈ្មោះខ្លះនេះបាទនេះមេ បាទមេលក្ខណៈនៃការសម្គាល់មេចាស់ណាបងប្អូនគឺនេះបាទមេហ្នឹងគឺវាមើលទៅស្អាតស្អាប់បាទវាអត់ថ្លាមើលទៅខ្លួនវារៀងខ្មៅវារៀងពណ៌ឡើងក្រហមក្រហមចាស់បាទនេះបាទសភាពបែបហ្នឹងគឺមេនឹងចាស់ហើយបាទជរាគាពីទៀតហើយបាទនេះ បាទហើយបើយើងមើលទៅនេះនេះអារោមនៅលើក្បាលវាយើងមើលឲ្យគៀកមែនតើទៅរោមនឹងខ្លីទៅខ្លីទៅបើមេដែលនៅល្អប្រកែខ្លាំងអារោមនេះអាចំនេះអាកង់ទី1បន្ទាប់ពីក្បាលមកវាមានទ្រូងវាហ្នឹងណាវារោមវាវែងវែងបាទរោមវាវែងវែងណាបើសិនជាវាមេវាល្អណាបាទហើយបើមេអត់ល្អគឺរោមវាចាប់ដើមខ្លីទៅខ្លីទៅឬសឹកទៅសឹកទៅអារោមលើនេះនេះអារោមនេះបាទ អារម្មណ៍ដែលនៅជាប់នឹងអារម្មណ៍ដែលនៅជាប់នេះហ្នឹងណាបាទជាប់ក្បាលវាហ្នឹងហើយយើងមើលទៅខ្លួនវាចាប់ដើមស្អាប់បាទខ្លួនវាចាប់ដើមស្អាប់ពេលណាខ្លួនវាចាប់ដើមស្អាប់រៀងរៀងពណ៌យ៉ាងចាស់អញ្ចឹងគឺមានន័យថាវាចាស់ហើយវាជ្រាហើយមេហ្នឹងបាទហើយបើបងប្អូនស្ដាយបងប្អូនចូលស្ដាយបងប្អូនទុកវាណាបាទទុកវាដាក់ទៅសម្រាប់ឧទាហរណ៍ថាមានទូណាកម្មករពងអីអាហ្នឹងគឺយើងអាចយកវាទៅដូរបាន ណាយើងប្រើវាមួយរយៈពេលទៀតបានណាតែបើថាយើងប្រើវាទៅមុខទៀតគឺมันកើតទេបាទវាដល់ពេលទៅចូលរត្រែតហើយបាទអញ្ចឹងណាបាទបាទហ្នឹងគឺសម្គាល់នៃមេចាស់មេមេមិនមែនមេចាស់គឺមេដែលវាប្រើការលេងកើតណាបាទអានេះខ្ញុំនឹងយកទៅដាក់នៅទូមួយនោះបាទខ្ញុំនឹងចាប់វាហើយនៃការចាប់វិធីនៃការចាប់ជំរាបចាយបងប្អូនបានឃើញណាក្នុងការចាប់ បាទឥឡូវយើងមានដើម្បីចាប់ស្ដាច់ណាយើងមិនមាននេះបំពង់បែបហ្នឹងណាបាទហើយក្នុងការចាប់យើងបាទយើងសកត់សកត់ក្បាលវាខាងមុខបន្តិចបាទសកត់ក្បាលវាខាងមុខបន្តិចទៅវាបាសស្លាបហើយបាទវាបាសស្លាបយើងចាប់ច្បិចយកស្លាបវាបាទយើងសកត់វាបន្តិចទៅយើងចាប់ស្បិចយកស្លាបវាមកបាទហើយអឺដាក់វានៅក្នុងនេះហ្នឹងបាទពេលដែលយើងដាក់វាជាថ្មីយើងរុកវាទៅក្នុង បាទទៅក្នុងណានេះយកច្អល់ដៃរុកវាចេះទៅរុកវាចូលចេះដើម្បីវាចូលទៅបាទតែមិនចឹងទេបងប្អូនបិទទៅវាគៀបវាចឹងណាបាទនេះណាបាទហ្នឹងគេចាប់ចាប់យើងស្កត់វាបន្តិចទៅវាបាសស្លាបពេលវាបាសស្លាប់យើងចាប់ច្បិចយកទៅស្លាបមកណាកុំឲ្យប៉ះនៅខ្លួនវាបាសពោះវាណាបាទអាហ្នឹងយកទៅដាក់ទៅដាក់អាទូដែលបាទ អឺអាមានសែលអាកងច្រើនណាអានោះឆ្កឹះអាសែលនឹងចោលអស់ទៅយកអានឹងដាក់អូខេតែបាទនេះបងប្អូនមើលនេះណាបាទមើលវាពងនេះមានពងឈ្មោលនៅលេកដាលាយណាបាទមេនឹងតែប៉ុន្តែវាមេថ្មី ដែរទេ វាតម្លើងមកបាទជា4 5 6ខែហ្នឹងទេណា តែដោយសារតែវាមានសម្បាមានចៃអញ្ចឹងទៅវាធ្វើទុកវាទំឡើងមកដល់ពេលវាឡើងមកឥឡូវវាចាប់ដើមចង់ស្វមតែម្ដងបាទអញ្ចឹងយើងឃើញមានវត្តមានរបស់កូនឈ្មោលហ្នឹងច្រើនណាបាទកូនឈ្មោលច្រើនហើយការពងរបស់វាហ្នឹងបងប្អូនឃើញណាសិទ្ធិពងឈ្មោលបាទ